រួចភ្លេចក្រឡាខើប្រា ទៅស្នងហើយដិតវិញ មុនដាតអត់ឆ្អឹងប្រឹងហាទៀតតែកុំអកផ្លែបាក់ចំលើប្រអូសាវ៉ាតែប្រអូននឹកឃើញអាដិតលោសង្សារមកជប់មក cờ sóng xa bỏ cho tôi បាត់សັດចូលត្រនំអងអោទ្រូខ្ញុំធ្ងន់ដល់ទូភ្នំទ្រាំស្ទើរធ្លាយ myself and I. ត្រីទឹកខ្មុំអូនយំសុំស្មងស្រាប់ព្រោះតែភ្លេចអស់គ្មាននឹកស្រណងសំដីមេ ស្និទ្ធគេកអយប្តីទ្រមកូនក៏ផ្លែពីអូនចោលខូនខំព្រាមកហាមកបាត់សិទ្ធិ អូនយំសុំស្ងស្រាប់តែភ្លេចអូន